បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជាពិសេសគឺនិស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញហើយក៏ដូចជានិស្សិតនៅទូទាំងប្រទេសផងដែរបាទមកជួបជាមួយខ្ញុំបាទសំចម្រើននិយាយអំពីគន្លឹះអប់រំនិងអភិវឌ្ឍផ្នែកកំណត់អាជីវកម្មបាទដោយសារតែសកម្មភាពនៃការរីកដុះដាលនៅក្នុងសម័យ Digital កាន់តែរីកចម្រើនបាទហើយ ទីផ្សារនៅក្នុងសម័យ digital ក៏មានការរីកចម្រើនដែរបាទដូច្នេះខ្ញុំនឹងព្យាយាមធ្វើបន្តបាទក្រៅពីការបង្រៀនក្រៅពីការផ្ដល់គំនិតអប់រំអឺខ្ញុំមកធ្វើ ការងារបន្ថែមអនឡាញបាទអាយអនឡាញបន្ថែមសម្រាប់ពុកម៉ែបងប្អូនយើងក៏ដូចជានិស្សិតបាទដែលតែងតែតាមដានរៀនសូត្រការប្រឹងប្រែងរៀនសូត្រដែលមិនចេះចប់មិនចេះហើយបាទអញ្ចឹងការរៀនសូត្រយើងមិនចេះចប់ទេប៉ុន្តែអឺសម្រាប់ ក្នុងពេលបច្ចុប្បន្ននេះកាន់តែល្អប្រសើរនៅក្នុងពេលដែលយើងមានចំគំនិតចង់ចេះចង់ដឹង គឺជារឿងល្អបាទជារឿងល្អដោយសារដោយសារតែបច្ចេកវិទ្យាកាន់តែរីកចម្រើនឬក៏គេហៅថាក្នុងយុគសម័យអ៊ីនធឺណិតនេះគឺការរីកចម្រើនខ្លាំងមែនទែនបាទអញ្ចឹងឱកាសល្អសម្រាប់យើងក្នុងនាមយើងជានិស្សិត ក្នុងនាមយើងជាអ្នកចេះចង់ដឹងចង់ឮជារៀង រាល់ថ្ងៃបាទអញ្ចឹងយើងកាន់តែសម្បូរបែបកាន់តែមានភាពងាយស្រួលដូច្នេះមិនត្រឹមតែការបង្រៀននៅក្នុងបន្ទប់ទេ គឺខ្ញុំនឹងមកផ្ដល់ចំណេះដឹងបន្ថែមនៅក្នុងអឺអនឡាញបាទនៅក្នុងអនឡាញគឺ តាមរយៈ page ផ្ទាល់ខ្លួនរបស់ខ្ញុំ គឺសំចម្រើន page ដែលមានអាស័យដ្ឋាននៅខាងក្រោមបាទហើយមួយទៀតគឺនៅក្នុង channel ចម្រើន IBM បាទ ចម្រើន IBM Channel បាទនៅក្នុងហ្នឹងគឺជា Channel YouTube តខ្លួនរបស់ខ្ញុំបាទ